ពីគេញអារងវល់វល់ញ៉ាំពីគេខ្វល់ខ្ញល់គោក្បោសិនមិនមានអ្វីកើតឡើងឬព្រោះខ្ញុំផឹងសូរ៉ាមិនជាសាមិនដឹងខ្លួនមានអារម្មណ៍ដូចចាំពេញពេញ ឈួតព្រោះគេសម្បត្តិ មិនដឹងជាចប់លេខអ្វី6ដោយបងឬ8ក៏បាច់ជាវាមិនបានសងវាលោតម្ដងយឺតម្ដងមើលពេលក្លឹងទឹកភ្នែកលួចស្រោ មានអារម្មណ៍ដូចចាំពេញពេញមានអារម្មណ៍ដូចត្រូវគេក្បោរិយាយបែបណាអូបេងដងនេះស្រវឹង ជួយឈួនព្រោះពេលសម្បត្តិបេងដងជាប់លេខកត់ហើយមិនដឹងជាជាប់លេខហើយប្រកមួយតងឬប្រាប់បីបើបាច់ជាវាមិនបាត់សវាលោតម្ដងយឺតម្ដងលឿនពេលផ្លឹងទឹកភ្នែកលួយស្រោបានជានឹងជាចិត្ត